ទូកាសោចំអឲ្យលោកឈុនសវណ្ណរាជជាគណៈកម្មការតែច្រៀងបត់ពីដើមស្រេចអត់រួចអ្នកលេងបណ្ដាញសង្គម TikTok និង Facebook ជាច្រើនអ្នកបាននាំគ្នាបង្ហោះវីដេអូសោចចំអកឲ្យលោកឈុនសវណ្ណរាជដែលជាគណៈកម្មការប្រចាំកម្មវិធីលំដាប់ពិភពលោក Cambodian Idol រដូវកាលទី4ច្រៀងបត់ពីដើមស្រែកអត់រួច។ បទដែលអ្នកលេងបណ្ដាញសង្គមបាននាំគ្នាលើកយកមកចំអកឲ្យលោកឈុនសវណ្ណរាជគឺបទរំដួលក្រចេះដែលលោកបានបកស្រាយនៅក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរត្រង់ចំណុចខ្យល់អើយសូមផ្ដាំទៅរំដួលផងគឺលោកស្រែកមិនដល់តង់ធ្វើឲ្យមានសម្លេងស្អកស្ទើរតែផ្លាត់ដង្ហើម ការរិះគន់នេះក្រោយពីលោកបានធ្វើឲ្យបេក្ខជនដែលមានសម្លេងពីរោះជាច្រើនអ្នកធ្លាក់ពីកម្មវិធីលំដាប់ថ្នាក់ពិភពលោកនេះ។ តួយ៉ាង ដូចជាបេក្ខជនអែមអាតបានឡើង ប្រឡងចម្រៀងនៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី4ដោយបាន លើកយកបទចម្រៀងដែល មានចំណងជើងថា ខូចចិត្តត្បិតប្រត់អូនស្ទើរតែធ្លាក់ទៅហើយដោយសារតែលោកឈុនសវណ្ណរាជមិនអោយយេះនោះបេក្ខជនមុខមិនសូវស្អាតរូបនេះ បានបកស្រាយនៅបទចម្រៀងដែលមានតង់ខ្ពស់ហើយគណៈកម្មការទាំង4មិនបានអោយយេះ ទៅបេក្ខជននេះទាំង4នាក់នោះទេគឺមាន តែលោកឈុនសវណ្ណរាជប៉ុណ្ណោះដែលឲ្យបេក្ខជនសម្លេងខ្ពស់រូបនេះធ្លាក់សូមបញ្ជាក់ថាតារាចម្រៀងរោមទ្រង់ច្រើនលោកឈុនសវណ្ណរាជត្រូវបានអ្នកលេងបណ្ដាញសង្គម TikTok បានធ្វើការរិះគន់ចំចំទៅលើអ្នកចម្រៀងហងមាសរូបនេះដោយលោកអង្គុយលើកៅអីក្នុងទួនាទីជាគណៈកម្មការ Cambodian Idol រដូវកាលទី4វគ្គចាត់ audition ហើយសុវណ្ណរាជនិងអុកសុគន្ធកញ្ញាមិនចុចយេសទទួលយកបេក្ខភាពម្នាក់ឈ្មោះទុំសវັດអាយុ26ឆ្នាំមកពីខេត្តស្ទឹងត្រែងច្រៀងបទស្រឡាញ់ស្ទើលេបដែលបរោះរូបនោះ មាន ទឹកដុំសម្លេងស្រដៀងគ្នានឹងលោកឈុនសវណ្ណរាជការវាយប្រហារទៅលើលោកឈុនសវណ្ណរាជមិនដកដៃបែបនេះដោយសារតែគេសម្ដៅថាគណៈកម្មការរូបនេះមិនចាប់អារម្មណ៍បេក្ខភាពដែលមិនស្អាតទោះមានសម្លេងល្អក្តី ហើយបើសំឡេងដូចលោកអញ្ចឹងអាចនឹងបញ្ចប់អាជីពលោកតែម្ដង បើឲ្យទុំសវັດជាប់តទៅទៀតសូមបញ្ជាក់ថាលោកឈុនសវណ្ណរាជបានឈរនៅហង្សមាសនេះអស់រយៈពេល15ឆ្នាំមកហើយប៉ុន្តែឈុនសវណ្ណរាជត្រូវ បានខកចិត្តដោយ បាននាំកូនក្រុមរបស់ខ្លួនឈ្មោះលោកបុត្រសីហាឲ្យលើកពាន The Voice Cambodia រដូវកាលទី1ហើយបែជាសីហាត្រូវថកែដេញចេញដោយ ពាក់ព័ន្ធទៅនឹងសេពគ្រឿងញៀនទៅវិញ។ ចាសសូមអរគុណសម្រាប់ការ តាមដានព័ត៌មាននេះ។